អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាមួយរយៈនេះប្រហែលជាអឺតឹងរងចាំនៅក្នុងការបើកនគរថ្មីរបស់ server សបាយរួចហើយអឺខ្ញុំគិតថាអឺมันខុសពីអ្វីដែលខ្ញុំប៉ានស្មានទេហើយខ្ញុំប៉ានស្មានថាសបាយនឹងក្រងចេញនៅថ្ងៃទី1ខែ9ឥឡូវយើងទៅមើល website page នៅក្នុង Facebook របស់អ្នកគ្នាណា អូខេនេះគឺជាអ្វីដែល GM គាត់ធ្វើការ announce អញ្ចឹងនេះគឺការក្រងនឹងបើកនៅ server សបាយអញ្ចឹងគាត់នៅបើកនៅថ្ងៃទី1ខែ9ឆ្នាំ2022ហើយចំពោះការ comment ការ share គឺច្រើនមែនទែនអ្នកទាំងអស់នេះនឹងឲ្យ share រហូតដល់233ហើយចំពោះ comment គឺ499នៅក្នុងនោះអត់ទាន់មាន comment ខ្ញុំទេអូខេហើយ comment ក្នុងនឹងមាន comment ខ្លះគាត់ថាអូខេគាត់អាចទៅលេង comment ខ្លះគាត់ថាអត់ទេហើយ auto and copy ហ្នឹងហើយហើយអ្នកខ្លះក៏អូតូអោបអ្វីដែលសំខាន់ជាងគេអ្នកទាំងអស់គ្នាគឺ GM ក៏ដាក់ឈ្មោះនគរថ្មីប្លែកមែនទែន គឺសន្តិភាពអឺចំពោះ CX នេះមួយបើយើងនិយាយពាក្យថាសន្តិភាពដូចជាមិនត្រូវ program មួយនេះគឺជា game កាប់ចាក់ហ្នឹងហើយនឹង game ឆេគ្នាអានេះបើយើងនិយាយឲ្យត្រូវណាប៉ុន្តែមិនស្បីហ្នឹងហើយ ជាទូទៅបើសិនជាករណីអ្នកលេងគាត់ចិត្តរៀងធ្ងន់បន្តិចទោះបីជាគេជេរគាត់ដែរចេញដែរណាមួយទឹកលុយរៀងស្រាលចិត្តរៀងធ្ងន់អូខេគេជេរយើងដែរចេញណាហ្នឹងហើយដោយសេរីខ្ញុំអីហ្នឹងអូខេអញ្ចឹងនគរនេះគឺឈ្មោះនគរសន្តិភាពអញ្ចឹងការបើកគឺបើកថ្ងៃទី1ខែ9ណាហើយចំពោះ comment ខ្ញុំអត់មើលច្រើនទេអ្នកទាំងអស់គ្នាមានអ្នកខ្លះគាត់ពេញចិត្តអ្នកខ្លះគាត់ថាមិនពេញចិត្តដែរហ្នឹងហើយ ហើយអ្វីដែលសំខាន់ហើយឃើញមាន player គាត់ឆាតមកខ្ញុំតាក់ទងទៅនឹងរបៀបនៃការបង្កើត hero ដូចជាមិនពិបាកទេប៉ុន្តែមានសំណូមពរតែខ្ញុំទៅនឹងថាគួរចេញអត់ទេ ហើយរបៀបនៃការដាក់ chip point ជីទូទៅយើងកុំដាក់ខ្លួនឯងដាក់តាម reseller ទៅចំណេញជាងប្រហែលអាចមាន bonus ច្រើនអញ្ចឹងណាហ្នឹងហើយហើយខ្ញុំក៏មិនទាន់សម្រេចថាអូខេខ្ញុំគួរលក់ chip point ឬក៏អត់ទៀតដែរចាំមើលចិត្តដល់ថ្ងៃសិនចាំមើលខ្ញុំផុស page របស់ខ្ញុំ អូខេនេះ GM គាត់ធ្វើការ announce ដូចគ្នាដែរអ្នកទាំងអស់គ្នាអញ្ចឹងគាត់នឹងបន្ថែម20%នឹងជា point ដែលបានដាក់លើកដំបូងអញ្ចឹងអ្នកទាំងអស់គ្នាចាំថា account ដែលអ្នកទាំងអស់គ្នាបង្កើតហើយដាក់ជា point ចូលដំបូង GM គាត់នឹងធ្វើការបន់នឹង20%អញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាដាក់100ដុល្លារបាន120ដុល្លារហ្នឹងដាក់100ដុល្លារបាន120ដុល្លារអញ្ចឹងជា point ចំណេញ ប៉ុន្តែបើអ្នកទាំងអស់គ្នាដាក់ជាមួយនឹង reseller អ្នកទាំងអស់គ្នានឹងទទួលបាន bonus លើសពី20%ណាហើយនៅពេលដែលយើងដាក់បន្តបន្តទៀតវានឹងទទួលបានត្រឹមតែ10%ទេអញ្ចឹងលើកទី1ដាក់ដាក់ឲ្យច្រើនបន្តិចហ្នឹងហើយហើយមានអ្នក comment រៀងគួសមដាក់40ជា point ជាមិនដល់ឈ្មោះនគរចាញ់ឲ្យ10ដុល្លារអឺអាឈ្មោះនគរគឺជាតំណាងមួយទេគ្រាន់តែឈ្មោះសន្តិភាពដូចមិនខ្មិចទេខ្ញុំមានអារម្មណ៍ថា អត់សូវស៊ីគ្នាជាមួយនឹង server សបាយអូខេហើយទន្ទឹមនឹងការចេញតកោថ្មីអ្វីដែលខ្ញុំសច្ចេះទៅអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគួរមាន កម្មវិធីមួយចំនួនអឺទី1គឺអ្នកទាំងអស់គ្នាគួរតែមានកម្មវិធីសម្រាប់ដាក់អឺសម្រាប់ដាក់កុន8ហ្នឹងហើយសម្រាប់ដាក់កុន8ឬក៏ប្រើ TV Auto ឬក៏អ្នកទាំងអស់គ្នាអាចប្រើ GX Auto នេះដើម្បី ធ្វើការ login account អានេះវាមិនមែននេះទេ វាងាយស្រួលក្នុងការ log in account ទេណាហើយ Sinoto នេះខ្ញុំតបធ្វើការផុសដែរទេហើយបើសិនជាករណីអ្នកទាំងអស់គ្នាអឺចង់ទិញនៅ point Sinoto អឺឥឡូវពេលបច្ចុប្បន្នដូចជាមាន reseller លក់នៅខ្មែរបើតាមខ្ញុំដឹង ណាហ្នឹងហើយអាចឆាតមកជាមួយខ្ញុំតាក់តងគេជួយទិញឲ្យប៉ុន្តែតម្លៃ អឺដូចជាមួយសែនប្រហែលខ្ទង់5ដុល្លារប៉ុន្តែបើសិនករណីយើងសិនទៅក្រៅប្រទេសដូចជាអស់ខ្ទង់0.50សេនបន្ថែមទៀតណាស៊ីណូតូនេះណាហ្នឹងហើយហើយអឺខ្ញុំមិនរីខមមិនថាអូខេដាច់ខាតត្រូវប្រើកម្មវិធីអស់នេះទេ អ្វីដែលសំខាន់ជាងគេគឺយើងចង់បានតាស៊ីប្រជាទេហ្នឹងហើយធ្វើម៉េចជប់ NPC ស៊ីប្រជាឲ្យបានធ្វើម៉េចស៊ីរីវ៉ាតអនឡាញឲ្យបានហ្នឹងហើយបានតែប៉ុណ្្នឹងមកគឺអែមែនតើថាអ្វីដែលសំខាន់ជាងគេមួយទៀតនោះគឺ គុណ8អីនឹងឯងណាហើយចំពោះការបើកនគរថ្មីនឹងក្រុងចេញនេះអឺដូចខ្ញុំបញ្ជាក់ចឹងអ្នកទាំងអស់នេះចង់លេង server អីផ្សេងក៏ខ្ញុំអត់ហាមអ្នកទាំងអស់នេះចង់លេង server សបាយក៏ខ្ញុំអត់ហាមដែរជាទូទៅគឺការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាហើយអ្នកអ្នកខ្លះក៏ថាអូខេចំពោះនគរថ្មីនេះក៏អាចមកបានតែឆាវទេអាហ្នឹងក៏ខ្ញុំក៏អត់ថាយដែរប្រូជាទូទៅលុយយើងហ្នឹងហើយលុយយើង hero យើង account យើង បើអ្នកទាំងអស់នេះព្យាយាមលេងបុកកាន់តែខ្លាំង hero កាន់តែស្ទាវគេមានឈ្មោះកាន់តែល្បីក្នុង game នេះលុយអស់កាន់តែច្រើនដូចគ្នាណានឹងឲ្យលុយអស់កាន់តែច្រើនដូចគ្នាអឺបើពីខ្ញុំវិញខ្ញុំជឿថាបើលេងតាមធម្មតាណាក៏ព្យាយាមបុកតាមគេពេកខ្ញុំគិតថាมันជាអស់ច្រើនប្រហែលទេព្រោះយើងលេងលក្ខណៈសុបាយហើយពីខ្ញុំទៅប្រហែលជាទៅលេងល្បែ60អញ្ចឹងអ្នកទាំងអស់គ្នាណាដែលមាន hero កម្រិតត្រឹមល្បែ60អឺចង់ហៅខ្ញុំចូលធីមអូខេអាច ខ្ញុំសូមចូលរួមផងហ្នឹងហើយហើយចំពោះក្រុមពេលបច្ចុប្បន្នខ្ញុំកំពុងសម្រេចចិត្តតើគួរបង្កើតក្រុមឆាតនៅក្នុង Facebook Messenger ឬក៏យើងបង្កើតនៅក្នុង Telegram ប្រជាទូទៅខ្ញុំចង់បង្កើតក្នុង Telegram ច្រើនជាងមូលហេតុអីនៅពេលដែលជាងតកោថ្មីខ្ញុំបង្កើតចង់បង្កើតក្នុង Telegram ដោយសារ Telegram វារៀងសមត្ថភាពជាងដោយសារត្រូវការប្រើលេខទូរស័ព្ទហ្នឹងហើយ ហើយបើសិនជាករណីបោកបៀងអីអាហ្នឹងវាអាចមានលេខទូរស័ព្ទតំណទំនងទៅគ្នាដែរហ្នឹងកុំឲ្យពិបាកពេកចឹងណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំជឿថាការសម្រេចចិត្តទៅលេងនគរឬថ្មីឬក៏មិនលេងស៊ីសងលើអ្នកទាំងអស់គ្នាទេអត់បខំទេហើយខ្ញុំជឿថាអឺការសម្រេចចិត្តរបស់ខ្ញុំនិងអ្នកទាំងអស់គ្នាប្រហែលជាសាក់ស្ទើរដូចគ្នាហ្នឹងហើយប្រហែលជាអាចចង់ឬក៏មិនចង់អាហ្នឹងអត់នេះទេតែខ្ញុំប្រហែលជាអាចទៅលេងតែលេងត្រឹមលេខ60 ហើយបាក់បែកចាំនេះហេជីទូទៅខ្ញុំលេងតែ Izat ទេព្រោះ Izat វាអស់លុយតិចហើយវាមិនសូវស៊ីលុយច្រើនប្រហែលអញ្ចឹងណាហ្នឹងហើយហើយយើងចាំជួបគ្នានៅ World 6រៀងរាល់ពេលថ្ងៃត្រង់ទាំងអស់គ្នាណាអូខេអរគុណបាយបាយ